មីងកំដេញឲ្យខ្ញុំចេញមីងណាបើមីងដេញគាត់ទៅតើមីងឲ្យគាត់ទៅរស់នៅណាមីងអារឿងទៅរស់នៅណាហ្នឹងណាមីងមិនដឹងទេ តែបើតាមសមត្ថភាពឲ្យឯងនៅហាងកាហ្វេនោះដែលគេហៅគាត់ពូចេះពូចេះហ្នឹងណាគាត់មិនខ្វះកន្លែងទៅទេ មើលតដៃនោះកាន់សភៅកាន់បិទជាប់រហូតរៀនសូត្រចេះដឹងអញ្ចឹងទៅខ្វះអីកន្លែងនៅហ៎តាមពិតខ្ញុំអត់ចង់ធ្វើអញ្ចឹងទេបង តែខ្ញុំសង្ឃឹមថាបងឯងយល់ពីកលៈទេសៈហ្នឹងបង បងយល់បងយល់បើពុំមីងដេញគាត់ចេញទៅហើយខ្ញុំក៏មិននៅជាមួយពុំមីងដែរណែមិនដិតកូនហើយកុំខ្វល់ពីឪបាច់ខ្វល់ពីឪទេឪចំណេះចេះពេញខ្លួនឯងតែខ្វល់ឲ្យពីឪសំខាន់គិតតែអនាគតខ្លួនឯងកុំភ័យកូន មិនធំថយអើបើសិនជាអញវិញអញធ្វើចឹងដែរអាយីនេះមិនសមជាមេដឹកនាំល្អរបស់គេមែននេះអឺពេញចិត្តស្ដោកមកចឹងហីអាឃើញមនុស្សកវីក្បាលហ្នឹងអាមនុស្សឃើញគេកវីក្បាលចឹងសារមនុស្សមិនជោគជ័យក្នុងជីវិតដែរនេះបើពួកឯងខ្លាំងណាពួកឯងជួយធ្វើម៉ូតូនេះឲ្យឆេះមក អានេះមើងងាយមនុស្សចាស់ដែរនេះហើយអត់ជឿពូម៉ែនេះអត់ជឿតែពូធ្វើឆេះមែនអត់ពូម៉ែគ្រាន់និយាយពីណាក៏គេនិយាយបានដែរប៉ុន្តែមនុស្សទ្រឹស្ដីទីពួកឯងខ្ញុំជឿថាពួកឯងធ្វើកើតពិបាកនិយាយគ្នាមែនណាអាមនុស្សសាមញ្ញអត់ស្គាល់គំនិតអ្នកប្រាជ្ញអើយពូអើយពូខ្ញុំលឺឲ្យខ្ញុំថាពួកឯងស្អីក៏ចេះដែរ ទៅអ្នកភូមិគេហៅព្រោះឯងព្រោះចេះព្រោះចេះតែនេះព្រោះឯងធ្វើម៉ូតូខ្ញុំមកឆេះមកបើខ្ញុំជឿម៉ូតូនេះអញគ្រាន់ឃើញណាអញដឹងថាវាខូចអីហើយចាំមកវាដេកអត់ឆេះមកធ្វើនិយាយអ្នកណាក៏និយាយបានដែរគ្រាន់តែម៉ូតូនេះខូចនេះខូចនោះប៉ុន្តែព្រោះឯងធ្វើឲ្យឆែកខ្ញុំមើលមកបើខ្ញុំជឿឥឡូវឯងភ្នំឲ្យពូអត់បើសិនជាពូធ្វើម៉ូតូនេះឆែពូសុំតែកាតមួយរៀលឯងដាក់ទូរស័ព្ទគ្រាន់មើលព័ត៌មានម៉េចគ្មានបញ្ហាទេ ប៉ុន្តែខ្ញុំគិតថាពូបានតែត្រូវស្ដីទេធ្វើកាតម្រៀលវាអត់មានអីសំខាន់សម្រាប់ខ្ញុំទេប៉ុន្តែបើពូឯងចាញ់ខ្ញុំវិញវ៉ៃគិតមិនទៅបើសិនជាពូចាញ់ឯងពូហាយឲ្យក្មួយចេះក្មួយចេះហើយពូគោរពឲ្យដូចគ្រូពូយ៉ាងទៅអូអញ្ចឹងហ៎ឲ្យពិតថាអញ្ចឹងហ៎ឈប់សិនឥឡូវកន្លែងនេះអត់មានញាក់ជួសជុលទេបើឲ្យគ្រាន់បើទៅតោប្អូនពូទៅកន្លែងជួសជុលតោប្អូនពូមកទៅ ធ្វើឲ្យស្គាល់លាកដេកម្ដងអត់អីទេពូខ្ញុំក៏ចង់ស្គាល់ថានាកដេកឬក៏មនុស្សដេកអើទៅបងមកតោះអីបងទុញធ្វើឲ្យបងណែបណ្ឌិតឯងនៅស្ងៀមទុកម៉ូតូនេះឲ្យឪរបស់ឯងជាអ្នកធ្វើវិញ បងចង់ដឹងថាគាត់តែប្រកែដូចពាក្យអ្នកអ៊ុំនិយាយមែនអត់អោតថយចេញកូនតួឲ្យធ្វើម៉ូតូហ្នឹងអាយម៉ូតូនេះស្គាល់នេះដេកឯងមើលចាំមើលមើលនៅស្ងៀម យ័ត្នចេះទៀតទៅហើយអូនឯសាមើលបើសង្ស័យចេះទេមើលទៅអ្នកដែលពូកែនិយាយក៏មិនប្រកាសថាអាចធ្វើការដែរសាប្រឆេះមើលសិនទៅឆានឆេះម្ដងនេះឯស្ពំដឹងពិតប្រកបអាក្មួយអាចមើលម៉ែម៉ែស្ពំទេទៅ កុំភ្លេចវើយកាត់មរៀលវើយហើយស្គាល់នេះដេកនៅកុំមើងងាយនេះដេកពោះមិនជីឡយមែនថ្ងៃនេះហ៎ខ្ញុំបានស្គាល់នេះដេកហើយអេហ្មងពូហាអើខ្ញុំក៏ចេះច្រើនណាបងក៏ប៉ុន្តែតែមិនយកមកប្រើប្រាស់មិនយកមកប្រើប្រាស់ទៅឲ្យគ្រួសារនៅវេទនាហ្នឹងតើបរាឥឡូវម៉ូតូធ្វើឲ្យហើយ ជូនពូទៅផង ហើយដាក់ពូទៅណាក៏បានដែរ តែកុំភ្លេចសន្យាមួយពូកាតម្រៀលវើយធ្វើជាមនុស្សឲ្យមានសច្ចភាពក្នុងខ្លួនឯងអូយមិនអីទេពូត្រឹមតែកាតម្រៀលតែខ្ញុំឆ្ងល់ពូឯងនេះនៅតែយាមតកាសោះហេតុអីបានពូកែចេះធ្វើម៉ូតូស្អីកើតអាចខ្ជិលលះអើយអោនណែទៅវិញកូនមកពូកែវ៉ៃសុំខ្ញុំទៅមួយអីតតតតហើយបាយតាណាឯងកុំជឿ ឯងធ្វើការទៅមិនលោកបណ្ឌិតដែរចង់ធ្វើដូចឪឯងមែនបាទទេចេះគ្រប់យ៉ាងតែគ្មានធ្វើការបានអីមួយទេគេផ្សេងចេះតែប៉ះកង់គេចិញ្ចឹមកូន3 4 10រស់ឯងវិញចេះញូចេះវិចេះចេះសងចង់ស្បសោះកូនពីរប្រពន្ធមួយចាំរស់ពូកហ្វេឆ្ងាញ់អត់ពូកហ្វេឆ្ងាញ់អត់ឆ្ងាញ់តែស្ទើរបន្តិចបើសិនជាពូប្រាប់គាត់តែបន្តិចទៀតទេ ណែមួយខែកែបនឹងទទួលស្គាល់កន្លែងកាហ្វេគាត់ទាំងអស់ហើយបាទហើនាំគ្នាអង្គុយស្ដាប់ណាអង្គុយស្ដាប់បងអ្នកចេះដឹងនេះនិយាយប្រាប់ទៅនិយាយពីថាចង់ខ្លាចហ្មងអត់ចេះនោះចេះយូរយូរទៅនិយាយពីថាស្អីក៏ចេះស្អីក៏ចេះស្អីក៏ដឹងចង់ខ្លាចជាងមិនដឹងទេនេះតែកូនវិញតែពីរគ្រាប់ទេណោយកទៅឲ្យប្អូនចាំហ៎ណែប្អូនស្រីហ៎បងប្រាប់ជីវិតមនុស្ស រស់មានបែបខុសខុសគ្នា ខែងកូនបងពីរនឹងក្មួយបងឯងដែរតើហើយបើបងឯងជួយវាវាជួយបងឯងវិញដែរណាស្អីស្អីគេអូវាជួយខ្ញុំអញ្ចឹងហ៎មិនរងថ្ងៃគិតថាកូនជួយខ្ញុំហ៎ណែណែខ្ញុំប្រាប់បងឯងអ្នកបងអ្នកចេះដឹងឲ្យច្បាស់ហ៎អាពីរក្បាលហ្នឹងខ្ញុំឲ្យវាធ្វើការខ្ញុំបើកលុយវាពេញថ្លៃហ៎អាហ្នឹងហើយដែលគេហៅថាជួយគ្នានោះវាចាត់ទុកបងឯងជាមេវា វាជាកូនចៅ អាហ្នឹងឯងគេហៅជួយគ្នាទៅវិញទៅមកហ្នឹងអាបានហើយបានហើយបងអ្នកចេះដឹងខ្ញុំនិយាយអត់ឈ្នះបងឯងទេនិយាយទៅបងចេះលោកបងចេះខ្ញុំនេះមិនរំខានលោកបងចេះឯងថ្លៃសង្ករកថាប្រាប់ពួកគាត់ទេតែជួយនិយាយឲ្យឆាប់ឆាប់តិចទៅគេសន្យាជាមួយខ្ញុំមិនហើយខ្ញុំមកនេះណាខ្ញុំចង់អញ្ជើញបងអ្នកចេះដឹងនេះទៅមើលចកាស្វាយឲ្យខ្ញុំមកគេនិយាយគ្នាហើយតាឯង ណែតិចនិយាយដំស្មើមួយខ្ញុំប្រាប់អើយតាតាដឹងហើយដឹងហើយតែណាហើយខ្ញុំមិនទៅរំខានស្អីបងឯងថ្លៃសង្ករៈកថាស្អីទេតែជួយថ្លៃឲ្យលឿនលឿនតិចទៅអើយតាដឹងហើយខ្លាចលោកអើយលោកនិយាយពីថាចេះដឹងនោះចេះតែកូនតាពីរគ្រាប់នេះអត់ទៅប្រាំងរកស៊ីឲ្យកូនទៅរៀនសូត្រឯអត់ណែខ្ញុំប្រាប់បងចេះដឹងឯងណាមិនមែនជាព្រះទៅព្រោះព្រមសัตว์លោកអីទេខ្ញុំទៅហើយ តែអាកែក្រោយភ្លៀងមេឃស្លាស់ចាខ្ញុំពីណាគេខ្ញុំមកច្រើនហើយអូនថ្លៃបពូអូដល់កាចដល់ហើយណាបាទពុនបងឯងមិញមិនស្ដីខ្ញុំដែរអីគេក្រោយភ្លៀងមេឃស្លាស់ចាបងយ៉ាពូមានជឿហើយហើយហើយមើលមើលណាណាណាគួយក្មួយអាចចង់សួរអីសួរពូមកពូឆ្លើយបានព័ត៌មានជាតិព័ត៌មានអន្តរជាតិបំណិនជីវិតចំណេះជំនាញផ្សេងផ្សេង សួរមកសួរមកណែសួរមកសួរមកពូរាយរ៉ាត់ឲ្យបានងហ្នឹងព័ត៌មានជាតិនោះអូព័ត៌មានជាតិហ៎បាទពូប្រាប់ត្រូវចំណុចហ្មងមានដឹងក្មេងខ្មែរយើងមកក្រុមហ៎ផលិតដ្រូនណាអាដ្រូនធំធំនឹងជីបានណាជីបានទៀតអីអាដ្រូនហោះហ្នឹងអាទូទូហ្នឹងទូទូទេតែខ្មែរយើងនេះផលិតអាអាធំមនុស្សជីបានណាជីបានទៀតតែតែជំហានទី1ហ៎ គេគេផលិតបានហោះត្រឹមកម្ពស់មួយម៉ែត្រទៅពីរម៉ែត្រដែរទេណែបើសិនជាពូនៅចិត្តនឹងវិញពូប្រហាត់ហាងបន្តិចទេហោះបានរាប់រយម៉ែត្រហ្មងម៉ែហ្មងជុំព័ត៌មានពងល្អមើលផុសអត់សេវាហ្នឹងថ្ងៃហ្នឹងមិនម៉េច អឺចប់ហើយនៅដើមមើលទូរស័ព្ទសេវាណានោះមានវិថីវាអ៊ីនធឺណិតតាណាតណៃអស់អើយលោកទេវតាអើយលោកទេវតាលោកសេវាអើយព័ត៌មានពងល្អមើលផងនៅរកសេវាណានោះអុយណែថៃណែនាំកម្មកមកទៅកុំប្រាប់ថាឯងយកគំនិតមិនអភិវឌ្ឍរបស់ឯងចង់មកធ្វើអីនៅក្នុងនេះណា ខ្ញុំឲ្យគេមកឆ្កាព្រៃសុបទ្រពនៅហ្នឹងបាយមើលព្រៃមើលឲ្យសុបក៏ទ្រពពេញដីបាយខ្ញុំអត់មានជួយមើលខ្ញុំសោះហ្មងឲ្យមើលតែព័ត៌មានទូរស័ព្ទមើលថ្ងៃថ្ងៃតោះងាយណែបើឯងមិនដឹងទេឯងកុំចេះតែនិយាយឯងឆ្កាវាទៅទុកវាចឹងហើយគេថាឲ្យធ្វើអីឲ្យគិតមុនគូគូហើយសំគិតខ្ញុំអត់យល់បើអញនិយាយនេះគិតមុនគូគូមុនគិតអីទេខ្ញុំអត់ចេះទេខ្ញុំដឹងតែត្រឹមតែធ្វើមួយយ៉ាងគាត់ ខ្ញុំគិតបានខ្ញុំមកឆ្ការនោះតែឆ្ការទៅរឿងលើចាំតបៅនៅចាកន្លែងតុំតោបាទបងហេឈប់ឈប់ឈប់អូនទុកវានឹងឆោសិនហើយអូនបាច់តនឆ្ការវា បាច់តនធ្វើអីទាំងអស់ទៅចាំ3ខែក្រោយខ្ញុំចាំចាំកាប់វាបាទទុក3ខែក្រោយ3ខែក្រោយវាឡើងពាត់ពេញស្វាយខ្ញុំបាត់ហើយស្វាយផ្សាមផងនេះវាងាប់ហ៎អូណាស្ដាប់បងតាមបងធ្លាប់សិក្សាការគ្រប់គ្រងដីព្រៃឲ្យមានប្រយោជន៍ណាបាច់ធ្វើឲ្យវាទាំងអស់បាច់ធ្វើឲ្យវាទេអូនជឿបងអ่ะ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 អីម៉ាក់មកឯងទេអត់ធ្វើអីទៅព្រៃសុំបន្ទ្រប់ដុះចិត្តពេញដីម៉ាច់មើលអីកើតចឹងហ្មងតែចូលកាប់ទៅចូលកាប់ដីខ្ញុំបាទបងខ្ញុំជួលថាយ៉ានេះបងនិយាយបងណា ស្ដាប់បងសោះហ្មងកាប់បានអាទ្រឹស្ដីមើលអូសារស្មៅពេញដីខ្ញុំមែនតាកាប់វាអញ្ចឹងមែនតែអូនឯងស្ដាប់បងហ៎ កុំទាន់អាកាប់វាចាំ3ខែក្រោយចាំកាប់វាហើយមិនយកវាទៅណាទុកវាឲ្យលួយនៅហ្នឹងហើយឲ្យវាខ្លាចទៅជាជីហើយអូនឯងចង់ដាំដំណាំអីក៏បានដែរតែខ្ញុំស្ដាប់ឯងមកឯងអត់យល់ទេដឹងទ្រឹស្ដីឯងឯងមកពីណាឲ្យទុកព្រៃសុបទ្រពពេញដីយ៉ាងទេខ្ញុំគិតខ្ញុំធ្វើមិនខ្ញុំមិនមែនដូចមកឯងគិតឲ្យអត់ធ្វើទេបើមកឯងមានចំណេះដឹងប៉ុណ្ណឹងហ្នឹងបាទព្រោះអនាគតឲ្យកូនចៅហើយ មិនមកមើលទៅទូរស័ព្ទងាយងាយទៅងាយចឹងទេបងគិតគិតទៅមនុស្សស្វែងយល់អីចេះធ្វើឲ្យតាមតែចិត្តមែនចឹងដែរបានបានបានមិនជោគជ័យជោគជ័យឯទៅមើលក្បាត់កថ្ងៃហ្នឹងមិនទេបើអ៊ីនធឺណិត slow ម៉េស្ដាប់ព័ត៌មានអន្តរជាតិពងងមើលបង ឡើងមកពីពេញវិញណាដាច់ម៉ួយអញហៃពួកហែកដូចម៉ាន់យ៉ាងប្រាប់ពួកខ្ញុំមិនចង់ធ្វើយូរទេមីងតែម៉ូតូនេះវាខូចច្រើនកន្លែងពេកកុំមកដោះសារអាហ្នឹងគ្រាន់តែហែងយល់ទេនេះខួរក្បាលឯនេះវារៀនអីក្រចេះអញ្ចឹងឯងបានជាឯងធ្វើការយឺតយ៉ាវហ្នឹងណាឲ្យអូចេះចេះតែកូនវិញនិយាយថាល្ងងខ្លាំងមីងដូចហួសពេកដែរខ្ញុំរងឯងធ្វើជួយមីងឯងប៉ុណ្ណឹងឯងអត់ចិត្តទេដែរ បើមួយថ្ងៃមិនបានចាប់ហុកខ្ញុំម្ដងមានអីអត់ចិត្តមែនអូនឆាប់ធ្វើម៉ូតូទៅអាំងហើយនិយាយមិនចាស់ខ្ញុំយល់ហើយធ្វើម៉ូតូស្អីគេបើគាត់ហួសហេតុពេកអញ្ចឹងបាយកុំស្លូតពេកបើស្លូតពេកគាត់ជិះជាន់យើងអញ្ចឹងហ៎ម៉ែអាប្រយោជន៍ហើយនិយាយអញ្ចឹងមានន័យថាម៉េចហ៎ហើយចង់បាយក្បាយមែនទេកុំមកខ្លាំងជាមួយអញណាមនុស្សអញអត់ចេះត្រពួកហែកដូចពូហែកទេយល់ទេរាល់ថ្ងៃអញຕົកក្បាលពីរនាក់ហែកឲ្យនៅរឹងដោយសារតែ អញតែកុំសំដីលោជាមួយអញពេកណាកុំមកធ្វើចរិតស្អីអឺអឺដូចឲ្យហែងហ្នឹងមែនចេះដឹងណាអូបៃតាចេះហីប៉ុន្តែអត់ប្រយោជន៍បានតែត្រូវស្ដីហ្នឹងកូនតែពីរគ្រាប់សោះរកចាំបានយកឲ្យមកនៅផ្ទះគេផ្ទះឯងបានហើយអូនមើលអត់សឹកឲ្យចឹងលែងខ្ញុំហ៎មិនស្ដាប់ឪមិនម៉ែមើលឲ្យខ្លួនឯងឯងគាត់ដើរចោលអត់ដើរលេងអត់ប្រយោជន៍ដេកទៅអត់ប្រយោជន៍ហ្នឹងបានអត់ទ្រឹស្ដី ហើយគេគេទេពូជពួកយើងអត់បាយបណ្ដាចេះឈឺហើយឃើញហ៎សំបីតាវាក៏ដឹងថាឲ្យវានឹងត្រូវស្ដីហូរដូចទឹកអត់ប្រយោជន៍ដែរគិតទៅណោះមានឲ្យជាអ្នកចេះដឹងមួយរូបបានតែទ្រឹស្ដីយកជាការអីមិនបានដាក់ឈ្មោះកូនសិតតែស្អីអាបណ្ឌិតអាប្រយោជន៍តែខ្លួនឯងមានប្រយោជន៍សោះហ្មងណាយូរយូរទៅទៅជាស៊ីកម្លាំងយកឈាមកូនឲ្យពួកអាបណ្ឌិតពួកអាប្រយោជន៍ធ្វើកម្មករគេវិញសំមុខពួកឯងលេងខ្ញុំមក បាយខំប្រឹងធ្វើការមួយគេស្អីទៀតគេគេទៀតយកប៉ុណ្ណឹងឯងបើមិនឯងចង់ធ្វើទៅធ្វើម្នាក់ឯងគេទៀតប៉ុណ្ណឹងឯងនៅធ្វើការជាមួយគេទេណាទាំងអស់គឺបាត់ពីអើទាំងអស់យកឯងមកផ្ញើណាយកមកផ្ញើជាមួយមនុស្សបែបហ្នឹងគេឯងដូចឆ្កែឆ្មារត់ថ្ងៃអញ្ចឹងបានហើយអូនអូទីមីល្អមកគេទៀតនេះ មើលល្អស្អីណែនិយាយរឿងការសកម្មអញ្ចឹងណាបងប្រហាត់ប្រហាញប្រាប់គេតាមបន្តិចទេទៀបនៅកែបហ្នឹងជាប់លេខ1ហ្មងជាប់លេខ1ហ្មងល្អស្អីនេះមើលមើលល្អស្អីមើលមើលមើលមើលល្អស្អីមើលមើលអើតាតាតាបានឲ្យឈុំនិយាយរឿងការសកម្មបានបានធំឯងបានយើងនិយាយរឿងរឿងតពីថ្ងៃមុនថ្ងៃមុនរឿងដ្រូនមែនឯងរឿងដ្រូនណាណាឥឡូវបងចង់ប្រាប់ថា គេបកាយដ្រូនថ្មីមួយទៀតបាទបាទអាពូនិយាយលើមុនហ្នឹងណាបាទដូចលឺដល់គេចឹងដូចលឺដល់គេចឹងចាក់លោកសញ្ញាមកចាក់មកចាក់ឡើងហ្នឹងញៀនញៀនពូហ្នឹងដូចមានអារម្មណ៍ថាគេចង់តាក់តងហៅពូទៅបង្ហាត់អាហាញអាអាជំនាញពីរហ្នឹងលយណាអាជំនាញពីរណាបើសិនជាបានចឹងមែនណាពូបានទៅមែនណាអាជំនាញពីរហ្នឹងបានសម្រេចហ្មងអាហោះបាន100 200ម៉ែត្រណាដល់បានសម្រេចហ្មងហ្នឹងហើយដល់ Thôi Việt Thay à em đệt Chụp cho xin tự Việt Thay con đốt máu thì em thôi mà À bây giờ À bây giờ bia Bia ទៅទៀតហើយវាអាញ៉ាខ្ញុំប្រាប់បងឯងណាបងចេះកូនបងឯងអាប្រយោជន៍ចេះវាយកមកតោខ្ញុំទៅបាត់ណាមកតោញ៉ាឈាមខ្ញុំនេះខ្ញុំខឹងឡើងញ័រសាច់តែខ្ញុំប្រាប់ខ្ញុំខឹងណាតែមានតែទិញគ្រឿងម៉ូតូនៅភូមិកើតនេះហើយតែគ្រឿងម៉ូតូនៅនឹងអត់មានពីព្រោះទៅហត់ទិញកន្លែងផ្សេងទៀតណា ហើយថ្ងៃស្មើហ្នឹងវាដើរទៅណាវាអើយអញអើយអញថ្ងៃស្មើហ្នឹងហ៎អាថ្ងៃស្មើហ្នឹងឯងមិនដឹងថាវាទៅដល់បាញ់ណាណៃបាត់ឯងក៏មិនដឹងយកមកតោខ្ញុំទៅប្រចាំលក់ផឹកស៊ីចោការ៉ាអូខេចោសៃបាត់ឯងក៏មិនដឹងនេះឆេដាកុំចេះតែម៉ៃមនុស្សប្រេផ្ដាឥឡូវហ្នឹងហៅវាឲ្យឃើញសិនបាត់ដឹងរឿងខ្ញុំបាត់និយាយជាមួយបងឯងច្រើនទេបងចេះតែសំខាន់ណាស់បងឯងត្រូវតែយកវាណាយកវាមកជាប់ខ្ញុំហើយយក អឺតែបន្តិចនៅវាមកវិញហើយអើយតតតយើងនិយាយតរឿងរឿង drone យើងទៀតបាទបាទបាទយកអា drone ជំហាន2ណាហ្នឹងហើយញៀនញៀនពូហ្នឹងហើយញៀនដូចដូចគេចង់មកតាក់តងពូហើយហាយទៅមកហាត់ហាញជូនដល់ជូនចាក់បានហ្នឹងហ្នឹងហើយអញមានទី2ហ្នឹងបើសិនជាពូបានទៅម៉ែដឹងតែបានសម្រាប់ហ្មងអញមានទី2ហ្នឹងលយដឹងតែអែហ្មងណែប្រយោជន៍ ហើយថ្ងៃហ្នឹងខ្លួនឯងតាណាបាទឲ្យគេដើររកឲ្យពេញមួយថ្ងៃនេះខ្ញុំមានតាណាទេនៅក្នុងភូមិហ្នឹងណាមួយចង់បង្កើតរឿងឲ្យឯងនេះទៅប្រេងឲ្យឯងលេងហ្នឹងព្រោះឃើញឲ្យឯងនេះតនេពេកអូផ្លេចរាល់ថ្ងៃហ្នឹងឃើញ Facebook TikTok YouTube ដូចជាស្ងាត់ហើយណាមួយឃើញឯងចូលចិត្តមើលព័ត៌មានណាអញ្ចឹងបានខ្ញុំទៅបាត់បាត់ឲ្យឯងដើររកខ្ញុំទៅណែឯងកុំមកនិយាយចឹងជាមួយឪឯងឯងឃើញឪមើលឯង ពួកអាល្បីឈួតឈួតស៊ីសត្វរស់ស៊ីរបស់គេមិនដែរស៊ីហែកហួររឿងគ្រួសារឯងបង្ហោះក្នុង Facebook ឯងដែរឃើញឲ្យមើលអត់ហ៎អឺចុះណាគេដឹងបើឃើញរាល់ថ្ងៃកាន់តែទូរស័ព្ទមើលតែព័ត៌មានស្មាដឹងគ្រប់សពអីទៅព្រោះឯងឲ្យគេសួរអីដឹងដែរអីបានហើយបានហើយឈុំនិយាយផ្ដេសផ្ដាហើយមានដឹងហើយថាគេបារម្ភពីឯប៉ុណ្ណានោះពូឯងហ្នឹង គេមកពីពេញភ្លាមគេមានបានសម្រែអាវល់ដល់រហូតឯពេញមួយថ្ងៃហើយចុះណាគេឲ្យរកហើយស្មាខ្ញុំចង់មកផ្ទះនឹងវិញមែនអូយបានណាបានណាបានណាឈប់បកកាយគ្នាទៀតណាហើយបកកាយគ្នាបានអីមកវិញប្រយោជន៍មើលពូសួរឯងតិចមើលថាបរត់ចេញពីផ្ទះពូគឺរសារឲ្យខ្ញុំហ្នឹងឯងបងឯងដឹងអត់មីងមើងងាយខ្ញុំរាល់ថ្ងៃគឺរសារណារសារតែឲ្យខ្ញុំនេះបកកាយអាទ្រឹស្ដីអត់ប្រយោជន៍ហ្នឹង ដៀលព្រមបងបណ្ឌិតណាគាត់អត់ឈឺទេនេះដៀលឲ្យខ្ញុំណាខ្ញុំអត់ចេះទ្រាំដូចបងបណ្ឌិតទេទៅហើយដូចដូចឆ្កែឆ្មាចឹងអាណានៅជាមួយកើតណែណែប្រយោជន៍ឯអត់ដឹងទេថាចរិតមីឯងតែប៉ុណ្ណឹងតាំងពីដើមមកតែប៉ុណ្ណឹងតើឯងប្រកាន់អីតែគាត់ចិត្តបានណាបើមិនអញ្ចឹងទេមិនក៏ឲ្យឯងមកនៅផ្ទះនឹងបានអូយមិននិយាយទេពូនពួកឯងពួកឯងកាន់ជើងអញ្ចឹងហីអូមិនបាញ់និយាយទេគាត់ពួកឯងហាមមាត់មកក៏ខ្ញុំដឹងហើយថាពួកឯងចង់និយាយពីអីហ៎ តែបងឯងដឹងអត់ប្រពន្ធពួកឯងឌៀខ្ញុំដូចឆ្កែដូចឆ្មានេះដោយសារណាគេគឺដោយសារឪខ្ញុំហ្នឹងឯងបកែអាចេះដឹងរឿងអត់ប្រយោជន៍បកែអានសភៅបកែមើលទូរស័ព្ទដឹងរឿងនយោបាយអាណានិយាយមកដែរថាអូយភ្លេចអត់ចេះដល់ម៉ាត់ទេជាផ្សេងណារឿងដោះស្រាយគេហ្នឹងតែខ្លួនឯងគ្មានបានប្រយោជន៍អីទេណែណែប្រយោជន៍ឪប្រាប់ឯងណាគេមើលងាយឯងណាដោយសារចរិតឯងហ្នឹងអូដោយសារចរិតខ្ញុំហ៎ខ្ញុំថាដោយសារចរិតឯងវិញមិនត្រូវអីគេឌៀខ្ញុំម្ដងម្ដងដោយសារណាគេដឹងអត់ វាដៀលលើឯងហ្នឹងខ្ញុំនិយាយត្រង់ខ្ញុំមានឪដូចខ្លួនឯងខ្ញុំខ្មាស់គេណាជាពិសេសរឿងអូចេះអាទ្រឹស្ដីអត់ប្រយោជន៍ហ្នឹងបោកបាច់បានណាប្រយោជន៍ឈុំនិយាយហើយហើយផ្ទះសិនទៅទុកអាប្រយោជន៍ដេកនេះសិនហើយចាំស្អែកចាំឲ្យវាទៅធ្វើការបាទបងខ្ញុំទៅវិញឯងបងចេះបងឯងត្រូវដោះស្រាយនឹងកូនបងឯងឲ្យបានខ្ញុំទៅហើយ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 ចង់ដល់ដង្ហើមស្រួលហើយតាមស្រុកតាមភូមិយើងហ្នឹងណាត្រូវដាំដើមឈើឲ្យបានច្រើនហើយជុំវិញផ្ទះយើងទីធ្លាជុំវិញផ្ទះយើងណាបាទបាទត្រូវពោះសម្ញាំប្រមូលវាដុតឲ្យស្អាតស្អាតស្អាតអាហ្នឹងហើយដុតហើមស្រួលវាធម្មជាតិធម្មជាតិហ្មងបរិសុទ្ធហ្មងអាហ្នឹងណាបាទបាទអ่าឥឡូវយើងគិតមើលមកពេលយើងអត់មានសម្ញាំមានដើមឈើអញ្ចឹងតិចស្រួលដល់ហើមស្រួលអត់បាទស្រួលណាអាហ្នឹងអឺអឺហ្នឹងហើយអាហ្នឹងរឿងបរិស្ថាន តួនឹងគ្រួសារឯងតិចលឺថារត់ទៅថៃអីឥឡូវមិនអីអូរឿងកូនបងមែនបាទអូឥឡូវវាទៅនៅ មួយពូវាវិញហើយវាទៅនៅមួយពូវាវិញហើយអើឲ្យអាប្រផ្លាញអាចង្រៃនឹងទៅនៅជាមួយខ្ញុំណាហើយឪវានេះធ្វើអ្នកប្រាញ់អង្គុយនៅទៀនកាហ្វេហ្នឹងទៅហើយទៀតណាអើយអាយអើយអញហើយវាស្អីទៀតហើយឆែតអើយឆែតមានស្អីទេខ្ញុំមកនឹងខ្ញុំមកជំរាបបងចាស់ឯងនេះថាកូនបងឯងអាប្រផ្លាញអាប្រយោជន៍នោះ វាគ្មានប្រយោជន៍ដូចឈ្មោះទេវាចេះតែខាងខ្លាយដល់វាទៅធ្វើម៉ូតូគេឲ្យឲ្យខ្ញុំចេញសងទៀតឯងអឺយ៉ាឆ្ងល់ដល់ហើយធម្មតាយើងជាងតែធ្វើខូចរបស់គេពីទួចយើងសងគេទៅឆ្ងល់ហើយឆ្ងល់មែនអូយតែបងឯងហៅវាយល់ហ៎កុំធ្វើខ្លួនអារបៀបចាញ់មកអូយមានចំណេះចេះដឹងហ៎គ្រប់ប្រាក់គ្រប់ប្រាក់អត់ប្រយោជន៍តែកូនក៏និយាយវាល្ងងដាក់ស្អីក៏ខោដាក់ស្អីក៏ខោខ្ញុំប្រាប់ឲ្យតាម៉ាម៉ា ជាលលាយដោយសារអប្រយោជន៍ហ្នឹងឯងទៅវិញមកនៅនឹងស្អីអត់នៅចាំតូបទេអូយខ្ញុំដឹងហើយអាតៃលំកងអាតៅទេតែខ្ញុំមកប្រាប់បងនេះឯងគាត់ល្មមចេះប្រើខ្លួនក្បាលគាត់កូនខ្លះឯងឯងនឹងនិយាយមានប្រយោជន៍អីនិយាយប៉ុណ្ណាក៏ប៉ុណ្ណាប៉ុណ្ណឹងដែរឯងមិនដឹងតែអញ្ចឹងតាមបិតាមកណាខ្ញុំមកប្រាប់ហ្នឹងណាឲ្យគាត់នេះចេះប្រើខ្លួនក្បាលល្មមគាត់គួយឯងហាក៏ពុកគេប៉ុន្តែនិយាយពីថាអូចំណេះចេះ ក៏មានដែរទៅគ្រោកប្រាក់អ្នកនេះប្រាក់អ្នកនោះចេះអ្នកនោះចេះយូរយូរទៅធ្វើដូចខ្លួនឯងទេស្អីមិនដឹកសាស្ត្រាចារ្យហ៎ធ្វើយូរឲ្យតំដឹងតែកូនវិញពឹងផ្អែកលើប្អូននឹងស្រង់ខ្លួនឯងនិយាយថាចេះដឹងតែគ្មានខ្មាស់ស្អីទេមកឯងតោះទៅវិញមកអត់បិចោតនេះនេះដល់នេះឯងក៏កងផ្អែកអត់រកការក្រេះដល់ចោតនេះអើយនាងអើយនាងពាក់មួកផង ឃើញទេអាហ្នឹងគេហៅខុសច្បាប់ចរាចរណ៍មួយហ្នឹងហ្នឹងឃើញទេចាប់អើយហើយបងនិយាយរឿងបរិស្ថានបាក់អីហ្នឹងហ្នឹងឥឡូវបងសួរថាវាវាការពិតអត់បងដងនិយាយប្រាប់ហ្នឹងទៅទៅទៅមនុស្សនេះគេហៅថាគំនិតសាមញ្ញបាទដល់ថ្ងៃងាប់ទៀតក៏មិនជោគជ័យដែរអត់ជោគជ័យទេថ្ងៃជោគជ័យហើយគេយល់អង្រឹងទន្ទឹងមើ play ừ. à chơi hô xí hồ ấy con này nhưng đó à à con anh à chăm anh à chốt rồi xí à anh buộc chơi quá à nhảy lên phật tê tên ria hay từ nắng cho cô anh mới tắt cô nó ơi đi ấy xong thì cho cô này nắng mà đi nơi nắng ấy មកទៅរកអាប្រយោជន៍មួយខ្ញុំហើយអាប្រយោជន៍វាទៅណាអាប្រយោជន៍វាទៅតាមគ្នាទៅធ្វើការសុខថៃបាត់ហើយចុះឲ្យវាទៅវិញកាអាចចេះមើលក្មួយអីមកកុំអាបន្ទោសខ្ញុំមកទៅរកវាមួយខ្ញុំតោះតោះតោះតោះតែទៅទៅបេឡានមកក្រែងឡានគេអត់ទាន់ចេញមកមកមកសិនមកបាក់កជើងហើយមកនេះបាក់មួយសិនអើយទៅទៅចេញម៉ូតូទៅទៅមួកបាញ់ពាក់លើម៉ូតូក៏បានដែរនិយាយច្រើនណាស់ឡើយមកប៉ូលីសចាប់លោហែទៅ អាម្ចាស់ហ្នឹងឲ្យអ្នកមើលណានៅអឺយ៉ាអញគុលនឹងហើយទៅណាវាអាបាយដល់មកគោម៉ាអីនេះមើលមើលនៅស៊ីហ្នឹងអាកូនមិនប្រាប់វាក៏វាចេះស៊ីដែរគ្រូមែនអាប្រដរកអូនឯងឃើញនៅអត់ឃើញខ្ញុំសួរចិត្តនឹងអស់ហើយពូឥឡូវគេថាឃើញចេញឡើងទៅបាត់ហើយហើយឥឡូវបងខ្ញុំរត់ចោលខ្ញុំបាត់ទេពូ ណយឯកូនបងប្អូនវាសម្រាប់ចិត្តទៅហើយយើងមានអបនស្រន់ឲ្យវាសុខសប្បាយទៅកូនបងបាទនេះបងអញចេះជ្រុលពេកហីនេះកូនបាត់ទាំងមូលបាក់ខ្វះបន្តិចហ៎ហើយអើយបងបដាយវាច្រើនហើយហើយអានេះវាសម្រាប់ចិត្តទៅខ្លួនវា ហើយឥឡូវហ្នឹងក៏វាទៅឆ្ងាយដែរបើទោះយើងតាមវាក៏តាមមិនទាន់ដែរមនុស្សវាធំហើយយើងធាត់វាលែងបានហើយណាបើចាំអត់បងស្រីខ្ញុំឈឺសុខចិត្តអត់ទៅព្យាបាលទេសុខចិត្តស្លាប់ដោយសារអី ដោយសារគាត់មានប្តីតែបានតែទ្រឹស្ដីនេះបងឯងអាចដើរគិតពីគ្រួសារអញ្ចឹងអានឹងវាជាការសម្រេចចិត្តរបស់មនុស្សរៀងរៀងខ្លួនហើយម៉ែអំដិតនេះគេសម្រេចចិត្តទៅចោលពិភពមនុស្សគឺដោយសារតែការសម្រេចចិត្តរបស់គេណ៎ឥឡូវគេទៅពិភពឋានលើនោះគេសុខសប្បាយគេហើយគេលែងខ្វល់ពីមនុស្សហើយស្អីគេសម្រេចចិត្តអីបងឯងអ្នកណាខ្វល់អ្នកណាសម្រេចចិត្តអីសម្រេចទៅបងឯងខ្វល់មែនពីគ្រួសារបងឯងមួយទាំងមូលប្រពន្ធបងឯងមកខ្វល់ ហើយអើយមនុស្សគេធំធំមកហើយវាជាការសម្រេចចិត្តរបស់វាតើវាពិបាកវាស្គាល់រសជាតិជីវិតវាតែបន្តិចវាមកវិញហ៎បងបាទខ្ញុំលឺអ្នកផ្សេងហៅបងឯងអ្នកចេះពូចេះតែសម្រាប់ខ្ញុំបងឯងចេះជ្រុលពេកទេចេះដល់គ្មានកំណត់ទេហើយរៀនតាមអើឯងខ្លះទៅអាណាងាប់អីងាប់ទៅអាណាបាក់ចិត្តអីបាក់ទៅវាធូរចិត្តហើយហើយរៀនតាមអើឯងល្អហើយទៅនាំអើឯងជីទៅអានតែមុនហ្នឹង បាក់ចិត្តហើយកូនប្អូនវាមិនទៅចោលហើយរហូតទេតាមតិចទៀតវាត្រឡប់មកវិញហើយតែនេះអប្រយោជន៍ខ្ញុំឈើឆាយណាអើខ្ញុំបារម្ភវាណាអើយអើយស្គាប់ចិត្តអប្រយោជន៍ច្បាស់ណា វាឆេវឆាវមែនតែវាចេះការពារខ្លួនតោះកូនតោះកុំបាក់ចិត្តទៀតទៅផ្ទះយើងវិញ ណែហើយបាទហើយនេះមើលមើលមើលហឹមឡើងកៀងហើយឃើញហ៎បងឲ្យបងកែមែនតែខ្ញុំថាឲ្យឲ្យយកឲ្យជាងមើលតានេះមិនឲ្យត្រូវអស់លុយបណ្ដោយបងឲ្យបងកែមែនតាស្អីក៏បងចេះដែរតែបងខ្ជិលធ្វើទេព្រោះថ្ងៃនេះនោះបងបាច់កន្លែងជួសជុលទូរស័ព្ទក៏បានហើយនេះបាទមិនបកែអញ្ចឹង អូយបងបាត់ខ្ញុំអើយបងចេះអើយស្អីក៏ចេះដែរលោកព្រះហើយសុំខ្លាចនេះហើយវាស្អីទៀតហើយអាថៃជីវិតឯងដូចអត់ស្រស់ថ្លាសោះហ្មងណាជីវិតអញ្ចឹងណាបានវាមិនជោគជ័យណាឯងឲ្យបងរស់សុខមួយថ្ងៃបានអត់អឺរស់សុខតែឯងហ្នឹងទៅនោះអាប្រយោជន៍វាទៅធ្វើការនៅស្រុកគេងាប់ឆ្អឹងចោលឆ្អឹងនៅស្រុកគេក៏មិនដឹងដែរអត់ខ្វល់ទេឥឡូវណាអាបណ្ឌិតណាខូចចិត្ត ទៅយំអោបចេះដីម៉ែវាបាត់ទៀតហើយការងារក៏មិនធ្វើដែរនោះកែមែនបកែអាទ្រឹស្ដីស្អីភាពជោគជ័យអីបងឯងហ្នឹងកូនណាវាខូចចិត្តវាពិបាកចិត្តរស់នៅជាមួយប្រពន្ធខ្ញុំមិនត្រូវគ្នាបានវាទៅធ្វើការនៅប្រទេសគេឥឡូវទៅងប់ចោលចឹងនៅស្រុកគេក៏មិនដឹងបាយអត់ចេះខ្វល់សោះហ្មងបានហើយបានហើយកូនឈុំនិយាយអារឿងហ្នឹងវាដែរដែរទេឯងនិយាយមកបានស្អីបងបើសិនជាឪវាមានកំណើតណាមានកំណើតដូចអាភិបជោគជ័យដែលបងឯងបាននិយាយហ្នឹង កូនមិនដល់ឋានដល់ទេប្រត់ម៉ែប្រត់ឪអញ្ចឹងទេបងខ្ញុំមុនគាត់ស្លាប់គាត់ផ្ដាំឲ្យខ្ញុំមើលក្មួយតែខ្ញុំមើលមិនបានល្អដោយសារអីដោយសារមានបងនេះមានបងនិយាយជោគជ័យរងថ្ងៃបានតែមាត់បានហើយអូនអូនឯងឈប់ចេះដឹងរឿងគ្រួសារបងទៀតកូនបងវាបងចង់តំណែងតំណងទៅរហូតវាណាតែមិនដឹងតំណែងតំណងទៅតាមណាហើយយល់ទេទៅទៅ នៅជោគជ័យហ្នឹងទៅតែខ្ញុំគាត់មកប្រាប់បងឯងឯងកំណត់សាមញ្ញហ្នឹងបើវាមិនជោគជ័យនោះអស់ចាទៅចរិតអស់ចាតែឯងហ្នឹងទៅកំណត់សាមញ្ញសាមញ្ញហ្នឹងបើវាអត់ជោគជ័យចេះរស់ស៊ីខ្លះហើយជោគជ័យរហូតហ្នឹងតាញាទៀតក៏មិនជួយចំការក៏មួយកុំជួយមើលដែរអាកូនងាប់ទៅចោលកាំងនៅស្រុកគេនោះបានអីអាណិតដល់ទ្រង់ប្រពន្ធមកឯងណាដឹងពីលំដាប់អតិភិបរបស់ការងារបើមានការវិភាគការងារដែលបើកចំហ តើអ្នកដឹងបានដោយរបៀបណា ថាតើគួរធ្វើការងារណាទៅ ពេលណាចម្លើយគឺធ្វើតាមលំដាប់អតិភិបមកយាយបងណែពួកឯងទាំងពីរអ្នកមកទាំងថ្ងៃហ៎មានកាយចង់រស់រឿងបងមែនទេអើយបងអើយខ្ញុំមិនមែនមកររឿងអីទេ ខ្ញុំមកនេះគ្រាន់តែចង់និយាយសាច់ការមួយបងឯងតិចតួចហ្នឹងណាហេកុំធ្វើអញ្ចឹងទុកឲ្យគាត់នៅរាប់ឆ្នាំទៀតក៏មិនខាត់អីដែរខ្ញុំចង់និយាយរឿងដីចការនេះដីហ្នឹងណាខ្ញុំក៏មានចំណាយក្នុងហ្នឹងដែរខ្ញុំចូលលុយហ្នឹងអញ្ចឹងហើយខ្ញុំមានសិទ្ធិសម្រេច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 ខ្ញុំដឹងតែបងឯងយល់ហើយព្រោះមនុស្សបងឯងរៀនសូត្រចេះដឹងប៉ុណ្ណឹងដែរជាពិសេសអាចេះខាងទ្រឹស្ដីហ្នឹងហ្មងដីចកាហ្នឹងណាខ្ញុំអត់ចង់ឲ្យបងឯងនៅទៀតទេព្រោះឯងខ្ញុំឲ្យបងឯងនៅរាប់ឆ្នាំឯងដូចគ្មានឃើញបានផលអីសោះហ្មងណាឲ្យនៅខាតដីតទេអត់ប្រយោជន៍បានតែទ្រឹស្ដីអត់ប្រយោជន៍មីងមីងកំដេញឪខ្ញុំចេញមីងណាបើមីងដេញគាត់ទៅតើមីងឲ្យគាត់ទៅរស់នៅណាមីងអារឿងទៅរស់នៅណាហ្នឹងណា មីងម្ដងទេ តែបើតាមសមត្ថភាពឲ្យឯងនៅហាងកាហ្វេនោះដែលគេហៅគាត់ពូចេះពូចេះហ្នឹងណាគាត់មិនខ្វះកន្លែងទៅទេមើលតដៃនោះកាន់សភៅកាន់បិទជាប់រហូតរៀនសូត្រចេះដឹងអញ្ចឹងទៅខ្វះអីកន្លែងនៅហ៎តាមពិតខ្ញុំអត់ចង់ធ្វើអញ្ចឹងទេបងតែខ្ញុំសង្ឃឹមថាបងឯងយល់ពីកលៈទេសៈហ្នឹងបងបងយល់បងយល់មកពុំមីងដេញគាត់ចេញទៅហើយខ្ញុំក៏មិននៅជាមួយពុំមីងដែរ ណែបណ្ឌិតកូនហើយកុំខ្វល់ពីឪបាច់ខ្វល់ពីឪទេឪចំណេះចេះពេញខ្លួននេះឯតែខ្វល់ឲ្យពីឪសំខាន់គិតតែអនាគតខ្លួនឯងកុំភ័យកូនអាបណ្ឌិតណាមិញប្រាប់ណាមិញអត់បានដេញហែងចេញទេតែបើចិត្តតែចង់ទៅក៏ទៅទៅមិញអត់បានហាមឃាត់អីយល់ទេអញ្ចឹងមិនអីទេមីងពូណាមួយខ្ញុំក៏ចេះបានគ្រប់គ្រាន់ដែរអញ្ចឹងខ្ញុំចង់ខ្ចីដើមទុនពូខ្លះដើម្បីទៅបានតបជួសជុលនៅឯលិចភូមិជាមួយនឹងពុកអឺ ឯងគិតចឹងក៏ល្អដែរចាំពូឲ្យលុយខ្ចីខ្លះម៉េចឲ្យវាស្អីហ្នឹងហ៎ណាវាមិននៅមួយយើងហ្នឹងវាមានចំណាយចែកដឹងឲ្យវាទៅបើករកស៊ីខ្លួនវាទៅមកខ្ចីលុយស្អីឲ្យវាខ្ចីខ្លះទៅណាពេលណាក៏វាក្មួយយើងដែរបងដឹងថាណែខ្ញុំមិនស្អប់វាខ្លាំងពេកទេហើយយ៉ាងណាយ៉ាងណាបើវារកបានវាគង់ទៅសងយើងដែរ ឥឡូវអញ្ចេះចោះមីងឲ្យខ្ចីក៏បានដែរតែមីងប្រាប់ឲ្យច្បាស់លាស់ជាមួយមីងណាខ្ចីដឹងខ្ចីខ្ចីឲ្យត្រូវរកស៊ីយកមកសងមីងវិញណាទៅជាកូនណាមានប្រយោជន៍ជាងឪវិញណាវាចេះមានកណិតចង់ទៅបើករកស៊ីបើកអីដល់ពេលឪវិញណាចំណេះដឹងពេញខ្លួនតែអត់ប្រយោជន៍និយាយពីថាអូចេះ100មុខស្អីក៏ចេះស្អីក៏ចេះតែគ្មានបានធ្វើស្អីមួយទេតែឥឡូវអញ្ចេះបើនិយាយត្រូវគ្នាហើយ បងឯងចាំជួយបញ្ញាប់ព្រើអវ៉ាន់ចេញណាបងណា ព្រោះដីចការខ្ញុំខ្ញុំត្រូវការអភិវឌ្ឍត្រូវការឲ្យមនុស្សដែលអាសានេះខ្ញុំត្រូវការឲ្យអ្នកដែលមានផលប្រយោជន៍គេចេះដាំដំណាំដាំបន្លែដាំអីរកស៊ីមើលគ្រាន់តែតាមមកថៃបើឯងនៅហ្នឹងខាតពេលប្រហែលឆ្នាំត្រូវមួយឆ្នាំរកចំណូលបានប្រហែលឥឡូវបងសួរហើយចង់ឲ្យបងទៅអង្ការនិយាយទៅកាន់តែឆាប់កាន់តែល្អតែឥឡូវសម្រាប់អញ្ចឹងមិញទៅអាបណ្ឌិតតោះឲ្យវាខ្ញុំតើណាបង សុខឥឡូវយើងគិតមិនគឺអត់បាច់ខ្វល់វាឪទេសំខាន់ខំប្រឹងទៅធ្វើការខ្លួនឯងទេណែចំណេះឪពេញខ្លួនឯងទៅខ្វល់អីវាឪឪទៅនៅណាក៏បានខាងឯងគិតអនាគតខ្លួនឯងអត់ទេបើឪទៅខ្ញុំក៏ទៅដែរចំណេះចេះដឹងពេញខ្លួនឯងទៅខ្វល់វាឪអីមួយគួរឲ្យមកត្រូវកន្លែងហើយ កូនពូអានេះចំនាញហ្មងដងដងពូបរៀននេះមិនខំហ្មងដងហ្មងម៉ាតូចាស់ធ្វើគ្រប់ធនតាំងពីអាអូតូអាមិនអូតូអាអីអីចាស់ទាំងអស់ណែអាត្រាអាកអាធំធំអាកងវាធំធំបាទបានទៀតគោយន្តគោអីហ្នឹងរត់ក្រោះបោកពូមិនបាច់និយាយរឿងថាអាត្រារត់ក្រោះចេះតច្បាស់រត់ក្រោះទៀតអាលឹមទួមទួមនៅខ្វះកប៉ាល់ហោកប៉ាល់ហោមកមកទៀតធ្វើទៀតអូកូនពូនេះប្រកែណាស់ ពូបរិញ្ញាអត់ខតទេអានេះដងដងតឲ្យពូណែហាងកាហ្វេគ្រាន់តែឃើញពូទៅអូបងបងគេគោរពពូណាដល់ភូមិមេណាគេមិនស្គាល់ពូពូចេះពូចេះហ្នឹងពូអាបរិញ្ញាហើយបើមានណាគេខូចម៉ូតូប្រាប់ថាមកមកចាស់ពូចេះពូចេះធូរថ្លៃឲ្យគិតធូរថ្លៃឲ្យបងអូនម៉ែបងអូនបីបណ្ណាអើបីបណ្ណាយឺថាមែនមែនគ្រាន់តែឃើញដឹងតែបីបណ្ណាបាត់ហើយណែពុកគ្រាន់ឃើញ 3បណ្ណា3បណ្ណាមែន3បណ្ណាហ្នឹងចូលតម្លៃឲ្យគាត់ខ្លះទៅអូនយកតែគាត់10000បានហើយចាំ10000នេះអូនបានបានកន្លែងពូចេះធូថ្លៃធ្វើទៅម៉ូតូឆ្ងល់ដល់ហើយគិតគិតទៅមនុស្សអញ្ចឹងមែនចូលចិត្តតែពេញភ្នែកគេពេញចិត្តគេអត់ពេញចិត្តខ្លួនឯងមើលមើល ហើយទិញសាឡានទំនើបថ្លៃថ្លៃអញ្ចឹងប្រឹងយកទៅណាហើយជីទៅណាហើយប្រឹងទៅណា លោកអើយលោក មួយ មួយទិញឡានសាទ្រាប់សិបម៉ឺនហើយប្រឹងហើយប្រឹងម៉ែហើយយកទៅណាជីចេះហោះមែនអើយលោកអើយលោក ជីទៅវាហោះមែនអូអូនធ្វើមិនតោងឯង តូខូចអើអូនជំរាបសួរពូនេះបាយគ្នា3ឆ្នាំហើយពូនៅតែតនុយសង្ហាដដែលពូណាគេពូកផ្លៃឬកពូធ្វើជាផ្លេចខ្ញុំមើលមើលសមើលនេះអូចាំហើយចាំហើយចាំហើយបូរ៉ាមែនបាទពូបូរ៉ាបូរ៉ាដែលចាញ់ភ្នពូនោះអី អូដល់គេដល់គេដល់គេធ្វើម៉ូតូមែនឡើយហ្នឹងហើយពូម៉ូតូវាខូចនេះអើអើយកចូលមកចូលមកយកចូលមកអាអូនអាអូនមកចូលមកចូលកូនមកបងទៅខ្ញុំតើអូខេអឺ嗯。 ឥឡូវសាច់ឈាមគេស្អាតមើលវ៉ុយបាទពូអូសុទ្ធតែមានកុំព្យូទ័រ laptop អីណាទៀតឥឡូវដល់ធូធាអូនបាទពូដោយសារតែខ្ញុំយកតាមគំនិតរបស់ពូបាទធ្វើឲ្យខ្ញុំមានថ្ងៃនេះឃើញហ៎ឃើញហ៎គំនិតពូអញ្ចឹងហ៎ពូកំណត់ពូតែណែមើលមើលពូតាំងពីអត់មានផ្ទះរហូតមានតូបធ្វើម៉ូតូមួយគេកំណត់ពូចឹង ហេកុំលេងសាយតែពីរនាក់ឲ្យកូនលួសរាមស្រួលហើយបែកគ្នាប្រហែល3ឆ្នាំ ពីរនាក់បណ្ឌិតមានតតោបប៉ុណ្ណឹងឯងពូអើយណែណែកុំទៅខ្វល់បំពេញចិត្តអ្នកដតីបំពេញភ្នែកអ្នកដតីអីតែប៉ុណ្ណឹងពីរនាក់ឲ្យកូនរស់ឡើងមិនស្រួលព្រលឹមឡើងបាត់ល្ងាចឡើងមកបាត់ព្រលឹមឡើងបាត់ល្ងាចឡើងមកបាត់រស់ឡើងស្រួលពីរនាក់ឲ្យកូនតែខ្វល់ស្អីបាទពូអូ តែអញ្ចឹងបណ្ឌិតវាមានប្រពន្ធនៅពូអើយវាខ្ជិលយកហ្នឹងតាមទៅវាហ្នឹងហើយសយខ្លាចចិត្តមិនបានមួយឪក្មេងបានវាមិនយកមកទេប្រហែលជាគេគិតថាយកប្រពន្ធទៅប្រវាអីមើលទៅអញ្ចឹងតាមតាណាទៅពូអឺអេអានេះគេដៃដាក់ចេះទេហើយនេះគេដាក់នេះទេហើយអត់ទេពូតែចិត្តខំហើយ ដាក់អានេះអានេះអានេះអានេះអានេះអានេះបញ្ចូលអានេះមកអាអាអាហ្នឹងហើយហ្នឹងអឺអឺស្ដាប់តាមពូទៀតទេណាអើធ្វើតាមពូអត់ខ້ອຍកម្រងនឹងមិនពេញចិត្តមកគាត់ឃើញបាទពូអឺណងណងណងដាក់យ៉ាងអើអើអើអើអើណងធ្វើយ៉ាងអឺអូម៉ូតូឆេបាក់ បាទពូចំនាញមកពូបដោបដាលហើយគឺអឺតានាងមកអែមកហ្មងនិយាយអញ្ចឹងពូខ្ញុំសុំនិយាយរឿងមួយអឺនិយាយមកនិយាយមកនិយាយមកពូគួរតែយកគំនិតរបស់ពូទៅអភិវឌ្ឍទៅព្រោះគេ ធ្វើតាមពួកឯងគេជោគជ័យនិងគេរកស៊ីមានបានច្រើនណាកុំឲ្យនៅតូបម៉ូតូទូចអញ្ចឹងទៀតពូហើយពូអត់មានខ្វល់គាត់ចិត្តអ្នកណាទេ គាត់ចិត្តតែខ្លួនឯងទេតាពីរនាក់ឲ្យកូនតែប៉ុណ្ណេះរស់នៅស្រួលព្រលឹមឡើងបើល្ងាចឡើងបិទល្ងាចព្រលឹមឡើងបើល្ងាចឡើងបិទរស់ឡើងមកស្រួលហ៎បាទចឹងខ្ញុំជម្រាបលាពូសិនឯងពូអឺហ្នឹងហើយហ្នឹងហើយខួយអឺពូចេះពូក៏យកកំណត់របស់ពូទៅអភិវឌ្ឍទៅ ក្រែងឡូមានឡាន មានផ្ទះធំនៅអង្គេកុំនៅអញ្ចឹងទៀតអីហីពូអឺ ចឹងខ្ញុំលាសិនណាពូអឺអឺចាំថ្ងៃចាំថ្ងៃក្រោយខ្ញុំមកសាមលេងពូទៀតបាទបាទបាទសុខសប្បាយគួយទៅសិនហើយពូបាទបាទនេះបាយគ្នាប្រហែលឆ្នាំហើយពូពីអ្នកបណ្ឌិតមានតតោប៉ុណ្ណឹងហើយពូ សិនបើអ្នកមានចំណេះដឹងហើយមិនយកចំណេះដឹងនោះទៅប្រើគឺស្មើនឹងអ្នកគ្មានចំណេះដឹងជាការល្អហើយដែលអ្នកយកចំណេះដឹងរបស់អ្នក ទៅណែនាំអ្នកដតីឲ្យរីកចម្រើនបានតែកុំភ្លេចតោប្រងខ្លួនឯងណែនាំសាច់ញាតិបងប្អូនខ្លួនឯងឲ្យរីកចម្រើនផងបើសិនជាអ្នកមានកម្រិតមុតមួយដែរហើយអ្នកមិនប្រើវាសោះតែកម្រិតនោះគឺជាកម្រិតឬក៏ជាដៃអត់ប្រយោជន៍